ដើមពោធិ៍ដើមពោធិ៍មួយនេះមានអត្ថប្រយោជន៍ជាច្រើនណាស់នៅក្នុងតំបន់នៅក្នុងតាមការ ប្រើប្រាស់របស់ពួកយើងទាំងអស់គ្នាប៉ុន្តែ បងប្អូនខ្លះកាត់មិនបានដឹងថាដើមពោធិ៍នេះ មានអត្ថប្រយោជន៍យ៉ាងណានោះទេហើយបើសិនបងប្អូនណាដែលបានដឹង ហើយបានជួបប្រទេសនៅវីដេអូដើមពោធិ៍មួយនេះ សូមជួយចែករំលែក ដូចជាសូមជួយ like និង share ឲ្យបងប្អូនផ្សេងគេមិនទាន់បានអឺស្គាល់នៅអត្ថប្រយោជន៍របស់ដើមពោធិ៍នេះឲ្យក៏ពួកគាត់ទាំងអស់គ្នា បានជួបប្រទះហើយបានឃើញនៅវីដេអូមួយនេះផង បាទដើមពោធិ៍វាមានពី13ប្រភេទណោះប៉ុន្តែចំពោះដើមពោធិ៍មួយនេះ គឺជាដើមពោធិ៍ គេហៅថាដើមពោធិ៍ស៊ីព្រឹកដើមពោធិ៍របស់ពីស្មាយព្រះសម្មាសម្ពុទ្ធលោកបានត្រាស់ដឹងដើមពោធិ៍នេះនៅខាងអបិយជំនឿក៏មាន និងខាងអូសថបុរាណក៏អាចយកប្រើបាននោះដែរមិនថាសัญลักษณ์ឬមែកកុលនិងរឹសទាំង ទាំងផ្លែតែម្ដង គេអាចយកប្រើប្រាស់បាន នៅក្នុងឱសថបុរាណបានទាំងអស់តែបើចំពោះនៅខាងអបិយជំនឿនោះវិញគេអាចយកប្រើប្រាស់បានគ្រប់តំបន់ប៉ុន្តែបើសិនណាបងប្អូនស្រឡាញ់ដើមពោសូមមេត្តាដាមពីចង្ហៀងពីចង្ហៀងប្រទេសចុះកំដាមនៅចំផ្លូវ ព្រោះដំពូលនេះវាគឺជាធាតុត្រជាក់បើសិនណាយើងដាម នៅចំកណ្ដាលផ្លូវទៅវាធ្វើឲ្យកន្លែងដែលយើងរស់នៅនឹងវាអាប់អ៊ូប្រៀបបានដូចជាធ្វើឲ្យកម្លាំងរបស់វាអន់ថយហើយនឹងបាំងនៅសេរីសួស្ដីរបស់ផ្ទះយើងនោះដែរវាអាចវាអាចធ្វើឲ្យពពូក ក្មួយព្រៃបិសាចអាចវិលត្រឡប់មក ធ្វើបាបយើងទៅវិញប៉ុន្តែបើសន្យាយើងដាមនៅខាងជ្រុងភូមិខាងនេះឬមួយខាងនោះវាអាចការពារយើងបានព្រោះថាដើមពោស៊ីព្រឹកនេះមានអត្ថប្រយោជន៍ នៅខាងអបិយជំនឿខាងការពារនៅមន្តអាគមខាងការពារនៅអំពើមិនល្អនិងខាងការពារពពូកអាប់ខ្មុកពពូកចិត្តមិនល្អបាទវាមានអត្ថប្រយោជន៍ខ្លាំងណាស់នៅខាងអបិយជំនឿពីសម័យបុរាណបាទប៉ុន្តែឥឡូវគេច្រើនតែយកដើមពោស៊ីព្រិកនេះយកមកដាមធ្វើជាលំអ មួយគេយកឫសគល់ដើម្បីប៉ັດ ធ្វើរៀងធ្វើជាលម្អដាក់តាំងនៅជ្រុងប្រទេសរបស់គេចុះគេមិនដាក់នៅចំកណ្ដាលនៅផ្លូវចេញចូលនោះទេព្រោះអឺដើមពោធិ៍នេះវាអាចធ្វើឲ្យអាប់អននៅសេរីសុស្ដីសេរីមង្គលនៅក្នុងក្រុមគុសារបស់គេ តែបើដាក់ធ្វើជាលម្អហើយដាក់តាំងនៅក្បែរជ្រុងប្រទេសខាងណាក៏បាន វាអាចនឹងលើកដំកើងនៅសេរីមង្គល ឲ្យក្រុមគ្រួសារហើយនឹងអាចថែរក្សានៅក្នុងក្រុមគ្រួសារឲ្យបានអឺមូលមាននោះដែរព្រោះដើមពោធិ៍នេះវាគឺជាមលុបមួយត្រជ័យទៅអឺពីសម័យព្រះនឹងគាត់បានទៅកងនៅអឺក្រមដើមពោធិ៍ស៊ីព្រិកមួយនេះបាទដើមពោធិ៍វាមានពី13ប្រភេទណោប៉ុន្តែចំពោះដើមពោធិ៍នេះ គឺជាដើមពោធិ៍ស៊ីព្រិក គឺជាពោព្រះបាទពោព្រះពេលណាខ្យល់មកទៅសន្លឹករបស់វាយល់ចលគ្នាលឺសូរដូចជាកណ្ដឹងខ្យល់អីចឹងប៉ុន្តែ ចំពោះដើមពោផ្សេងវាខ្យល់មក វាមិនលឺសូរដូចជាកណ្ដឹងនោះទេវាលឺសូរតែ ដូចជាខ្យល់អីចឹងចំពោះឱសថបុរាណរបស់ដើមពោនេះ វាអាចនឹងធ្វើឲ្យយើង បាត់ឈឺថ្មែងនិងរាគសល់របស់បងប្អូនស្រីស្រី មួយទៀតវាអាចនឹងបង្កើននៅអឺតណ្ហារបស់បុរសបាននោះដែរផ្លែរបស់វានឹងដើមឬគល់របស់វាយើងអាចប្រើប្រាស់បាន គ្រប់តម្រង់តែម្ដង បាទវាមិនប៉ះពាល់ដល់សុខភាពរបស់យើងនោះទេ ហើយមួយទៀតវាអាចនឹងបំបត្តិនៅកំលមនៅក្នុងនៅលើស្បែក ដៃជើងរបស់យើងនោះដែរណាពុកម៉ែបងប្អូន វាប្រើប្រាស់បានគ្រប់តម្រង់តែម្ដងប៉ុន្តែបងប្អូនខ្លះកាត់មិនបានដឹងថាដើមពោគឺជាឱសថបុរាណមួយដោយខ្លាំងពូកែនិងទាំងរយមុខតែម្ដងបាទអរគុណ